ឆ្នាំក្រោយខែនឹង យើងបានកូនពរ មដងដៃចោបងហើយណា ទៅប្រលឹងតែចេញវសាបងនឹងចុះស្ដីដល់ដឹង ទេប្រលឹង ដឹងទេប្រលឹងប្រលឹងយើងបានកូនព